បាទឥឡូវខ្ញុំបង្ហាញបងប្អូននៅក្នុងក្រុមណាទាំងអស់គ្នាហើយថ្ងៃនេះគឺខ្ញុំនឹងចាប់ផ្ដើមលាយបាក់ចំណៃឯងដាក់ស្ករឲ្យខ្មុំស៊ីឯងបាទអញ្ចឹងក្នុងការលាយលើកដំបូងទេយើងដាក់ស្ករបាទស្ករមួយបាទទឹកមួយហ្នឹងទៅបាទស្ករមួយទឹកមួយហ្នឹងមានន័យថាបើស្ករ1លីត្រទឹកក៏1លីត្រដែរទៅបាទហើយហ្នឹងហើយ បាទដោយសារតែយើងលាយតិចបានហើយដំបូងបាទយើងចាក់វាតិចតិចឲ្យបានចាណាបាទដើម្បីឲ្យវាឡើងអឺទៅវាស្គាល់សិនបាទពួកខ្មុំធម្មតាខ្មុំតាដំបូងវាអត់ទាន់ដឹងរបៀបស៊ីផឹកទឹកហ្នឹងទេបាទបងយើងបាទដាក់ទឹកធម្មតាគាត់ដាក់គោវាវាវាសពទៅបាទអញ្ចឹងបើទឹក1លីត្រស្ករ1លីត្រទៅ នេះខ្ញុំលាយមកតិចណាបាទកូរវាកូរវាមកកុំឲ្យនៅស្គរដុំដុំណាបាទអញ្ចឹងនៅក្នុងខែនេះគឺអឺបើសិនជាកន្លែងដែលមានទឹកដម មានកន្លែងលំអងគ្រប់គ្រាន់បើមានលំអងវាកើនកូនបើមានទឹកដមកូនវាអត់កើនទេបាទណាវាកើនវាដល់តែមានលំអងអញ្ចឹងបើសិនជាមានកន្លែងទឹកដមឬកន្លែងកស៊ូអីអាហ្នឹងយើងត្រូវតែដាក់ចំណីថែមបាទដើម្បីឲ្យវាឡើងកូនហើយវាមានកូនចៅធ្វើការពីព្រោះលំអងជំនួយហ្នឹងបាទលំអងសិបៈនិមិត្តហ្នឹងគឺវាអាចជួយឲ្យកូនកើនច្រើន ពេលដែលកូនកើតច្រើនគឺវានឹងធ្វើការមកច្រើនមានកម្មករធ្វើការបាទអញ្ចឹងបើសិនជាយើងអត់តាមចំណីទេគឺតើរួចទេបាទបាទនេះស្រេចហើយបាទនេះទៅជាទឹកមួយហើយបាទនេះទៅជាទឹកមួយហើយណាបាទឥឡូវខ្ញុំទៅបើកទូសិនទៅបើកទូសិនណាអូខេបាទបងប្អូនទាំងអស់គ្នាបាទនេះគឺបាទខ្ញុំដាក់ បាទទឹកស្ករហើយហើយបាទអញ្ចឹងក្នុងការដាក់ទឹកស្ករហ្នឹងគឺដាក់បន្តិចបន្តិចបានណាបងប្អូនកុំឲ្យដាក់ពេញពីព្រោះកាលណាយើងដាក់ថ្មីដំបូងអញ្ចឹងមុំវាអត់ទាន់ស្គាល់អំពីស្ករហ្នឹងទេបាទអញ្ចឹងយើងត្រូវការពេលវេលាបង្រៀនវាចេះស៊ីសិនបាទអញ្ចឹងយើងដាក់បន្តិចបន្តិចបន្តិចណាចែកចែកទៅតែនឹងបាត់ខាងទៅបើដាក់ច្រើនពេកកាលណាវាស៊ីទៅសល់វាផ្អូមជូរអញ្ចឹងវាខាតយើងចាក់ចោលណាបាទអញ្ចឹងតែ ល្ងាចនេះនឹងដាក់ស្អែកឡើងបើសិនជាអត់អស់នឹងចាក់ចោលបាទហើយដាក់មួយថ្ងៃពីរបីថ្ងៃនេះខ្ញុំដាក់ហើយអ្វីដែលសំខាន់បំផុតនោះគឺចំណីបាទនេះចំណីហ្នឹងពីព្រោះអីអឺខែនេះបើខែដែលយើងបំពន់ចំណីមុំវាសំខាន់តែចំណីទេបាទហើយស្ករហ្នឹងយើងដាក់តិចតិចទៅឲ្យតែមានហ្នឹងទៅបាទគាត់នៅជំនួយវាបន្តិចតិចណាបាទតែអ្វីដែលសំខាន់គឺចំណីទេណាបាទហើយឃុំនេះបាទខ្ញុំទៅយកមកពីម្សិលមិញ សល់មួយថ្ងៃបាទសល់មួយនេះខ្ញុំចាប់ផ្ដើមបាញ់កាតចៃបាញ់ចៃបាទអីបាទបាញ់ដោយប្រើអាស៊ីតនោះបាទដបសសហ្នឹងគឺអាស៊ីតហើយបាទអញ្ចឹងក្នុងអំពូលយើងលាយទឹកដាសានីមួយដបហ្នឹងគឺត្រូវតែម្ដងទឹកសុទ្ធណាបាទអញ្ចឹងអមយកមកលាយវាហើយបាញ់ទៅលើខ្មុំតែម្ដងណាបាទអញ្ចឹងទូនេះគឺទូមេរៀនណាបងប្អូនចាំបានណាបាទហើយវាអត់មានចែកមានសម្អាតទេណាបងប្អូនចាំហ្នឹងណានេះណា ហើយប៉ុន្តែវាអត់ទាន់ឡើងស្វមទេណាទូហ្នឹងណាបាទហើយពេលដែលខ្ញុំឆែកហើយបាទព្រមនឹងខ្ញុំឆែកហើយខ្ញុំបាញ់សម្អល់ឆែកហើយខ្ញុំបាញ់អាស៊ីតហ្នឹងទៅខ្ញុំសរសេរអក្សរនៅលើហ្នឹងដើម្បីចំណាំណាបាទបើសិនជាបងប្អូនមានមួយទូពីរទូអាហ្នឹងมันជាបញ្ហាទេបាទមិនបាក់ចំណាំទេណាប៉ុន្តែបើមានច្រើនទូវាត្រូវការព័ត៌មានមួយជាក់លាក់បាទដើម្បីឲ្យទូនេះមានចែងបាទដើម្បីយើងដឹងថា វាកើតអីកើតអីនៅក្នុងទូមួយមួយហ្នឹងបាទអញ្ចឹងណាបាទមកនៅអឺរ៉ុបវិញនៅស្រុកគេគេអឺគេគេអឺគេទៅសេគេបងលេខកូដបាទគេដឹងថាមេនឹងអាយុប៉ុន្មានឯម៉ានគេដឹងទាំងអស់ហ្នឹងណាតែសម្រាប់ខ្មែរយើងអាហ្នឹងទៅតាមអធិស្ឋានហ្នឹងទៅបាទដោះស្រាយតាមហ្នឹងណាអញ្ចឹងគឺអឺអ្វីដែលខ្ញុំបានចង់អាប់ដេតព័ត៌មាននៅក្នុងក្រុមយើងហ្នឹងគឺ ទី1គឺពេលវេលានេះគឺជាពេលដែលយើងត្រូវការបំពន់ចំណីសាក់ឃុំយើងថែមបាទចំណីហើយបន្តមកប៉ុន្តែមុននឹងបំពន់ចំណីគឺយើងត្រូវតែសម្អាតចៃសម្អាតស្មៅសិនណាហើយបើសិនជាវាមានកូនងាប់កូនអីអាហ្នឹងក៏យើងត្រូវតែសរេវាចេញដែរបាទដកបកុំអីចោលទៅបាទហើយកូនងាប់ក្នុងសំបុកមិនងាយទេបាទមិនងាយនឹងកែទេដោយសារតែវាជារឿងដែលធ្វើពេលណាដែលខ្ញុំយើងខ្សោយខ្ញុំយើងចុះខ្សោយគឺ ជំងឺនេះវាកើតឡើងដោយឯងឯងបាទបាទអញ្ចឹងណាបាទអញ្ចឹងហើយអឺទី1ទៀតបាទទី2រឿងតកតងទៅនឹងការរឿងចៃនឹងឯងបាទចៃសម្បើបាទហើយបន្ទាប់មកបើសិនជាទូណាខ្សោយខ្សោយបាទខ្ញុំនឹងពង្រួបវាណាបាទដូចទូនេះអីបាទទូវានេះបាទវាមានកើតនៅសម្បើអញ្ចឹងវាមាននៅសល់តែ3ប្រកងទេក្រៅពីនោះខ្ញុំមកលាស់ចោលហើយ បាទអញ្ចឹងហើយបន្តមកច្បាស់ជាខ្ញុំយកពង្រួបគ្នាបាទអាចប្ររួបជាមួយទូខ្លាំងបាទឬក៏ប្ររួបបាទទូខ្លាំងមួយព្រោះត្រូវសម្អាតសម្អាតវាសិនបាទបើយើងយកទៅដាក់វាភ្លាមភ្លាមវាឆ្លងគ្នាទៅវិញទៅមកណាបាទអញ្ចឹងអាទូនេះអត់មានមេទេនេះបាទខ្ញុំដាក់តែគ្មានមេណាព័ត៌មានណាបាទហើយនោះបកោនេះខ្ញុំមកលាស់ចោលនេះបាទនេះចិត្ត20 30បកោណាបាទខ្ញុំមកលាស់ខ្ញុំជាក្បាលទឹកវាដាក់ទុកឲ្យលាចំណីឲ្យវាស៊ីណាអូខេ បាទបាទអញ្ចឹងព័ត៌មានអាប់ដេតនៅក្នុងក្រុមគឺយើងមានប៉ុណ្្នឹងឯងសម្រាប់បងប្អូនដែលមានសំណួរមានចងល់នេះគឺអាចសាកសងឆ្លើយឆ្លងនៅក្នុងក្រុមនឹងបានណាអូខេឥឡូវខ្ញុំនឹងជួបបងប្អូនប៉ុណ្្នឹងហើយខ្ញុំនឹងជួបបងប្អូននៅ ថ្ងៃស្អែកឬក៏ខាងស្អែកទៀតនៅពេលណាដែលខ្ញុំមានព័ត៌មានអាប់ដេតណាអូខេបាទអញ្ចឹងឲ្យជួបគ្នាប៉ុណ្្នឹងហើយបាទកុំភ្លេចមើលថែក្មុំឲ្យបានមែនតើបាទ បើមិនសិនជាអត់មើលថែទុកវាចោលចោលលុយហើយបាទបោះចោលលុយហើយបាទថ្លៃរៀនក៏ខាតថ្លៃឃុំក៏ខាតអូខេបាទអញ្ចឹងហើយខ្ញុំនឹងចាប់ផ្ដើមធ្វើស្ដាច់បាទធ្វើមេនៅក្នុងពេលខ្លីៗខាងមុខហ្នឹងអញ្ចឹងហើយដោយសារតែឃុំវាអត់ទាន់ល្អអញ្ចឹងត្រូវការមើលថែវាមិនតិចសិនឲ្យវាឡើងតិចសិនដើម្បីយើងចាក់ចាប់ដើមធ្វើស្ដាច់ណាអញ្ចឹងធ្វើស្ដាច់លុះត្រាតែឃុំហ្នឹងវាល្អបានធ្វើស្ដាច់ទៅជោគជ័យហើយរើសពូជដែលល្អដែរបាទអត់មែនចេះតែរើសទេណា អូខេខ្ញុំមានព័ត៌មានប៉ុណ្្នឹងហើយខ្ញុំនឹងបាទនឹងឲ្យអាប់ដេតនឹងព័ត៌មាននៅថ្ងៃស្អែកខាងស្អែកទៀតបើសិនជាមានអ្វីដែលប្លែកខ្ញុំចង់បង្ហាញបងប្អូនណាបាទជំរាបលាបាទទាំងអស់គ្នា